កសលចេះឡាមកពីថៃចេះអឺប៉ហ្នឹងឯងមកថៃបងមកពីថៃអូឡាវាយថៃឡាចេះហើយកុំសារថៃវិញចូលកាមេរ៉ានេះទៅបងវិញមានខែ10000ទៀត បានត្រឹមតែពីទឹកតែប៉ុណ្ណោះបាទសម្រាប់សូដាសុភាពនិងម៉ាលីអូប៉ប្រិមត្តទូទាំងសនិកជននៅតាមទីឋានក៏ដូចជានៅ